លោកអ្នកនាងជាទីមេត្រីម៉េងកាបច្ចិណាឆ្ងល់ខ្លួនឯងថាត្រូវគេក្រវត់ចោលគុណលៀតជញ្ជាំងតាំងពីអង្កលទៅគ្មានវត្តមានច្រៀងនៅស៊ីហ្គេមនិងសង្គ្រានអង្គរកាលពីម្សិលមិញនេះតារាចម្រៀងជើងចាស់សំលេងក្រអួនក្រអៅម៉េងកែបច្ចិន្តាបានផុសនៅលើបណ្ដាញសង្គមរបស់ខ្លួនស្រ័យចម្ងល់របស់អ្នកគាំទ្រថាឡាយល្ងាចមិញមានហ្វេនសួរច្រើនដងណាស់ថាចូលឆ្នាំនេះ មុខអង្គរសង្គ្រានអត់ បន្ទាប់ពីត្រូវបានអ្នកគ្រប់គ្រងសួរបែបនេះតារាចម្រៀងរូបនេះ បានឲ្យដឹងថា idol អត់បាន ទៅទេព្រោះប្រហែលខុសខ្សែអ្នកហៅតួឆ្ងល់ដែរស៊ីហ្គេមក៏អត់ សង្ក្រានអង្គរក៏អត់តើខ្ញុំខ្លាយទៅជារបស់ដែលគេក្រវ៉ាត់ចូលគៀនចិញ្ចាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ។ ជាមួយគ្នានេះដែរអ្នកគាំទ្រជាច្រើន បានចូលរួមសោកស្ដាយចំពោះអវត្តមានរបស់តារាចម្រៀងជើងចាស់រូបនេះផង ដែរទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនបានលើកឡើងថា គួរទុកឱកាសឲ្យអ្នកចំនួនក្រោយដែលពោពេញទៅដោយ សមត្ថភាពមានវត្តមាន នៅក្នុងកម្មវិធី ធំធំបែបនេះក៏ប្រសើរដែរចា៎នេះគឺជាការលើកឡើងរបស់អ្នកនាងមេងកែបចិន្តាបន្ទាប់ពីកម្មវិធី SEA Games ហើយនឹងអង្គរសង្ក្រានគ្មានវត្តមានរបស់